ជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំដាដាវិកាដែលជាតួអង្គឈ្មោះសួននៅក្នុងរឿងទឹកសាបវគ្គ2ផងដែរហើយរឿងទឹកសាបវគ្គ2របស់យើងនេះគឺកាន់តែពិសេសខ្លាំងមែនទែនដោយសារតែ មានជាមួយនឹងបញ្ហាអប់រំបញ្ហានៅក្នុងសង្គមក៏ដូចជាតំណែងស្នេហានិងរឿងជាច្រើនដែលត្រូវដោះស្រាយហើយសម្រាប់រឿងទាំងអស់ហ្នឹងនឹងត្រូវចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័នក៏ដូចជា Channel YouTube សាស្ត្រាហ្វៀមហើយនាងខ្ញុំសូមផ្ញើរឿងទឹកសាបវគ្គ2នៅក្នុងដួងចិត្តទស្សនិកជនទាំងអស់គ្នាផងដែរសង្ឃឹមថានឹងគ្រប់គ្រងឲ្យបានច្រើនច្រើនចាឥឡូវអរគុណ ច្រើនគេដល់ពេលថតហើយបាយខ្សែរឿងជីវិតរឿងទឹកសាបរដូវកាលពី មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃប្រហោះសុខវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយតននិង Facebook YouTube